ដល់តែថែមពាក្យខ្ញុំហើយនឹងចង់បានមកខ្វះបាត់វាច្បល់បាត់សុកនឹងនៅពីមុខរហូតវាអត់ដែល មានពិតប្រកបទេធៀបពិតអ្នកយើងមានប៉ុណ្ណឹងមកយើងមានសម្បត្តិគូសុកឯអាសុកសន្មត់ហ្នឹងគូឯងប៉ុន្តែយើងអត់ចេះគិតអត់ចេះទទួលយកព្រមសុកជាមួយវាទៅកើតទុករហូត មួម៉ៅមួម៉ៅក្តៅក្តៅរហូតមែនទេចឹងមែនទេហ្នឹងហើយដូចញាតិញោមមកនៅនេះមានក្តៅទេ មានក្តៅចិត្តទេចិត្តនឹងមានក្តៅទេហីអត់ច្រឡំហ่ะពេលខឹងពេលអត់ពេញចិត្តពេលទៅចិត្តមានទេមានទេសភាពបែបហ្នឹងមានទេមាននឹងដល់រៀនធัวបញ្យលហ្នឹងហើយណាមានឆ្លើយត្រង់ត្រង់មកហ្នឹងហើយនឹងមិនជួយ បានឆ្លើយត្រង់មិនជួយបានតោះចិត្តរឿងមិនដូចចិត្តកើតឡើង គេធ្វើមិនត្រូវចិត្តមានទេមានហ្នឹងហើយទុកហ្នឹងហើយប៉ុន្តែបើគេមើលយើងវិញអញញឹមញឹមអញ្ចឹងមើលទៅដូចសក់មែនទេហ្នឹងហ្នឹងគ្រាន់តែយើងមើលឃើញទេអូអ្នកនៅស្រុកខ្មែរអីគាត់មើលទៅអ្នកអូស្ត្រាលីហ្នឹងសុកអាមើលទៅអ្នកនៅអាមេរិកហ្នឹងសុកអាមើលទៅ ប៉ុន្តែវត្តខ្លះឆ្លោះគ្នា20ឆ្នាំមិនតាន់ឈប់ឆ្លោះឡើយឆ្លោះគ្នារហូតដឹងចែកវត្តជាពីរណាមានសុកអីប៉ុន្តែបើនិយាយពីរដ្ឋដែលគេគ្រប់គ្រងយើង បើយើងនិយាយពីសភាពទូទៅ តាមពិតយើងល្មមរស់ជាសក់បាត់ទៅហើយ មែនទេចាស់មាន pension ទៀតណាមែនទេល្មមតសក់ល្មមតសក់ ប៉ុន្តែដល់អាគិតវាអត់ត្រូវវាអត់បានសុខអញ្ចឹងធម្មជាតិដូចម្ដេចដែលដែលជីវិតយើងហ្នឹងអ្នកប្រាជ្ញទាំងឡាយលោកមើលទៅ បើអាសុខសន្និមត់ហ្នឹងលោកមើលឃើញថាលមមតសុខហើយប៉ុន្តែយើងចេះតែកើតទុកខ្វះសុខឬក៏ខ្វះអីទេពិតអាខ្វះសុខហ្នឹងគ្រាន់តែជាផលទេខ្វះពិតប្រកបគឺ ខ្វះបញ្ញា ខ្វះការគិតត្រូវដល់តែខ្វះការគិតត្រូវខ្វះសមាទិដ្ឋិរឿងដែលគួរសោកសោះវាទៅជាកើតទុកបាត់កលឹះតន្តិចបន្តិចប្រពុតប្រាប់មនុស្សយើងកលឹះតន្តិចបន្តិចទេដូច្នេះអាត្មាលើករឿងហ្នឹងញាតិញោមទៅវត្តសូមឲ្យបានទុកថាវត្តហ្នឹងជាសាលារៀន ជាកន្លែងដែលទៅបង្កើតបញ្ញា បង្កើតការយល់ត្រូវ យល់ត្រូវកាន់តែច្រើនគំនិតល្អកាន់តែច្រើន ភាពតបប្រមល់កើតទុកផ្លូវចិត្តហ្នឹងក៏កាន់តែតិចចិត្តរបស់យើងកាន់តែមាន freedom កាន់តែមានសេរីភាព ក្នុង ការគិតក្នុងការពិចារពិចារណាចឹងបាន អ្នកគៀកគិតនៅក្នុងបរតនត្រ័យជាងគេគឺប្រសងនៃឯងហើយមិនអាចបដិសេធបានទេថា ការសិក្សាសិលសមាធិបញ្ញាហ្នឹងមិនមែនជាទូនាទីរបស់ភិក្ខុសង្ឃនិយាយនេះខុសធ្ងន់ណាស់ភិក្ខុសង្ឃមានទូនាទី នៅគៀកកាត់ដឹង ប្ររតនត្រ័យជាងបរិបរិស័ទដូច្នេះភិក្ខុសង្ឃនេះប្រៀបដូចជាទាហានអញ្ចឹងព្រះរាជា គឺជាធម្មរាជាឬក៏ដោយព្រះសម្មាសម្ពុទ្ធពុទ្ធជាធម្មរាជា ព្រះសង្ឃនេះដូចជាសេនាបតីឬក៏ជាទាហានឃើញទេដូចសរីបុត្រព្រះអង្គឲ្យពនាមថាម៉េចធម្មសេនាបតីមេតបព្រះពុទ្ធជាធម្មរាជាឃើញទេឃើញព្រះអង្គរៀបរបៀបទេអសរីបុត្រជាអគ្គសាវកស្ដាំនឹងគឺជាសេនាបតី ជា ធម្មសេនាបតីមេតបធัวព្រះពុទ្ធស្ដេចធัวសរីបុត្រមេតបធัวអាត្មានេះកូនទាហានធัว ញាតញោមប្រជាបរិស័ទធัวអញ្ចឹង អ្នកណាដែលមានកតបកិច្ចធំជាងប្រជាជនក្នុងការការពារជាតិទីហ៊ានមន្ត្រីរាជការ មែនទេអ្នកមានតំណែងអ្នកមានតួនាទីជាពិសេសទីហ៊ានអញ្ចឹងទីហ៊ានមិន អាចនិយាយបានឡើយថាទេ តួនាទីការពារជាតិហ្នឹងមិនមែនរបស់ខ្ញុំទេរបស់ប្រជាជនទេមិនអាចនិយាយចឹងទេប្រជាជនមានសិទ្ធិស្រឡាញ់មែនប៉ុន្តែគាត់ធ្វើការងារផ្សេងគាត់រស់ស៊ីគាត់បងពុនជូនរដ្ឋអាហ្នឹងក៏ជារឿងរបស់គាត់គោរពច្បាប់បងពុនជូនរដ្ឋដូចញាតិញោមយើងបរិស័ទដូចប្រជាជនអញ្ចឹងបានទទួលនៅអវាទបានទទួលការគ្រប់គ្រងដោយដោយការផ្ដល់ឲ្យចំណេះដឹងពីព្រះសង្ឃទៅហ្នឹងបើប្រៀបជាមួយនឹងប្រជាជនវិញ ដូចពេលប្រកេនចហានលោក ដូចពងពុនជូនរត់ចឹងដូចគ្នាចឹងញញុំប្រៀបមកបើមិនចឹងមែនទេហ្នឹងហើយរត់ហ្នឹងយកលុយទៅណាយកលុយទៅ survive របស់យើងវិញហ្នឹងឯងលោកឆានហើយយកកម្លាំងទៅណាយកទៅរៀនសូត្រយកទៅបដិបត្តិបានចំណេះដឹងមកបើយល់ញាតញោមវិញទៅទាំងអស់គ្នាចឹងអ្នកមានតួនាទី សំខាន់ក្នុងការការពារ ខ្វល់ខ្វាយពីបរិស័ទខ្លាចបរិស័ទយល់ខុសនឹងគឺប្រសងនឹងឯងចឹងបានទូនាទីរបស់ភិក្ខុសង្ឃក្នុងវិដកលេខ19ហ្នឹងត្រាស់ថាមាន6ទី1ហ៊ានមកបយលបរិស័ទនឹងមិនអោយធ្វើស្អីដែលខុសឯងអោយតែខុសគឺហ៊ានប្រាប់ថា មិនអោយធ្វើខុសហ៊ានប្រាប់ទី2 មិនគ្រាន់តែហាមទេ បង្ហាញកលឹះថាអ្នកផ្លូវល្អធ្វើអញ្ចឹងត្រូវតែហ៊ាន ប្រាប់ហ្មងញាតិញោមប៉ិនបើសិនជាលងនៅក្នុងលៀបសការៈអត់ហ៊ាននិយាយ ខ្លាចវាស្ងួតឆ្នាំងហ្នឹងហើយអញ្ចឹងបានពាក្យខ្ញុំណាតែងលឺគេថាម៉េចវិន័យក្រៀមផ្លោកតែរោគឆ្អែតពោះតាធ្លាប់លឺហ្នឹងហើយ ញញឹមពេលហ្នឹងវិន័យក្រៀមផ្លោកមានន័យថាគោរពប្រតិបត្តិតាមវិន័យពេកគេអត់ចូលចិត្តអត់ចេះបញ្ចោអត់ចេះស្រោចទឹកអីចឹងណាឧទាហរណ៍មិនមែនថាលោកតាទេអត់ចេះអញ្ចឹងគេមិនសូវមកទេវិន័យទៅជាក្រៀមផ្លោកក្រៀមផ្លោកនេះវាអត់អីឆាន់អ្នកវិន័យនោះណាដល់តែរោកតែរោកនេះវាឆ្អែតពោះចេះតែសោតធัวម៉ាម៉ាយកទៅសងទៅអាហ្នឹងសបោ ញាតិញោមសម័យតិចមើលពុទ្ធសាសនានឹងវិន័យទៅព្រោះអស់វិន័យតើអស់វិន័យអស់លោកប្រព្រឹត្តតាមធម៌វិន័យទៅអស់ហើយមានស្អីទៀតញាតិញោមស្ពះលោករាល់ថ្ងៃនៅដោយសារអ្នកឃើញកំហំខំហ្នឹងគិតថាលោកមានវិន័យមានអីផងទេកាលសម័យពុទ្ធកាសបៈបរិណិព្វានទៅលោកអ្នកស្រឡាញ់ធម៌វិន័យពិតប្រកបហ្នឹងនៅក្នុងស្រុកអត់បានទេញាតិញោម អីមកចេះតែសម័យឃើញស្រុកយើងចឹងដែរតិចទៀតទៅអ្នកចង់គ្រប់ចង់ធោវិន័យអីត្រឹមត្រូវហ្នឹងវាទៅជាមនុស្សចាក់កពាត់ វាទៅជាមនុស្សត្រូវគេធ្វើបាបហ្មងហើយយើងចង់បានចឹងដែរយើងចង់បានចឹងដែរប៉ិនវាអាចទៅអញ្ចឹងណាបើតាមស្ថានភាពរាល់ថ្ងៃហ្នឹងបើយើងមិនលើកកម្ពស់ធម៌វិន័យរបស់ពុទ្ធនឹងទាំងអស់គ្នាទេ អ្នកណាលោកណាបួសដើម្បីប្រព្រឹត្តធម៌ល្អនឹងរស់នៅពិបាកហ្មងត្រូវគេសកត់ហ្មងហើយបើអាត្មាគ្មានបទពិសោធន៍មកអត់និយាយអាត្មាគឺសកត់រហូតបានងើបក្បាលដល់ថ្ងៃណាគ្រាន់តែយើងចង់គោរពតាមធម៌វិន័យសោះក៏គឺសកត់យើងចង់រស់ចង់ថប់ទៅហើមងាប់ចង់រស់ដីនៅអត់បាននិយាយមែនតើហ្នឹងហើយបើព្យាយាមតិចបើមិន និយាយរួមបើមិនដាក់ជីវិតទេអាត្មាងើបអត់រួចទេដាក់ហ្មងងាប់ងល់ទៅតោះអញ្ចឹងហ្មងបានទៅរួចហើយសួរថាយើងទៅធ្វើបាបអីគេយើងគ្រាន់តែនិយាយពិតសោះយើងគ្រាន់តែចង់ពលិចធោពពុតពិតឲ្យគេដឹងសោះកុំថាមនុស្សនិយាយត្រង់រស់ស្រួលរួមស្រួលឯងរួមស្រួលឯងហ្នឹងហើយព្រោះអីព្រោះពាក្យពិតវាតែងតែប៉ះពាល់មុខលប វាតែងតែប៉ះពាល់មុខរបរមុខរបរគេនឹងហ៊ាននិយាយចឹងដោយសារនៅនឹងលោកអត់ស្រោចទឹកបាននិយាយស្រោចទឹកដែរបានមិននិយាយហ្នឹងហើយហើយដូចបងគ្រូលោកលើកមកមិញហ្នឹងថាញាតិញោមឲ្យតែឃើញលោកទេសដឹងតធัวទាំងអស់ដូចចឹង យើងខំពយល់មានហេតុផលយ៉ាងណាក៏ដោយឲ្យតែមានលោកណាល្បី មួយមកថាទេអានេះគេចេះទៅទៅបាត់ទៀតអស់លីងព្រោះអីយើងទាំងអស់គ្នានឹងកើតមកនឹងវាមិនមែនកើតមកតួបញ្ញាជាបច្ច័យធំទេពីព្រោះអវិជ្ជាជាបច្ច័យធំចឹងកើតមកដំបូងយើងគ្មានចេះអីទេ យើងចេះនិយាយរាល់ថ្ងៃ យើងចេះគិតរាល់ថ្ងៃកើតពីការប្រឹងទាំងអស់ មែនទេកើតមកភ្លាមយើងចេះគិតណាយើងកើតពីអវិជ្ជាអញ្ចឹងទំនាញនៃការដើរខុសហ្នឹងវាមាន ទំនាញខ្លាំងណាស់មើលតែរបស់ហ្នឹងឯងរបស់ស្រាលហោះ ទៅមិនងាយរួចទេតែប្រឡែងបន្តិចធ្លាក់ក្ដុកលើ gravity ទំនាញផែនដីវាទាញមកវិញ ធម្មជាតិអញ្ចឹងអាខំយឺតឲ្យល្អហ្នឹងយឺតហ៎មែនមែនយឺតទេ ចឹងចង់បញ្ជាក់សាឡើងវិញយើងអត់មានមកសួរសំណួរមកកាន់សរុបមកថាដែលយើងនៅតែបន់ស្រន់យើងនៅតែសុំសុខពីលោកដោយមិនរៀនធัวមិនស្វែងយល់ពធរបស់ពុទ្ធហ្នឹងណាមិនមែនមកពីយើង ខ្វះសុខ directly ទេយើងខ្វះធម្មជាតិមួយយ៉ាង គឺបញ្ញាគឺការយល់ដឹងដូចអាធ្លាប់លើកឧទាហរណ៍រឿងមួយចឹង រឿងតាមម្នាក់គាត់រត់អដិញអទេសសេះគាត់ចំជីវិតដោយរត់អទេសសេះដល់ពេលគាត់ប្រឡែងសេះឲ្យស៊ីស្មៅតើសេះហ្នឹងវារត់ចូលទៅព្រៃបាត់ទៅគាត់សោកសៅគាត់គាត់ស្ដាយគាត់យំដឹងបានអីទៀតបើមានតែសេះមួយហ្នឹងរត់បានទិញមហូបទិញអីចឹងណាណារបស់សំខាន់គឺរបស់ដែល វាចាំបាច់មិនបាច់ថាថ្លៃឬថោកទេឲ្យតែជាតម្រូវការ គឺវាសំខាន់ណាបានតែ2 3ថ្ងៃវាមកវិញស្រាប់តែបានប្តីមួយមកអាសេះហ្នឹងណាអូគាត់អើយអគាត់សរសើរគាត់មេសេះគាត់នឹងឆ្លាតទៀតអីចេះទៅរួប្តីណោះកុំតែវា បាត់ទៅព្រៃកុំអីមិនបានអាសេះថ្មីនឹងមកឯងគ្រាន់តែប៉ុណ្្នឹងវាឆេង បាត់ពីមុនថាបាត់សេះហ្នឹងវាកើតទុក ឥឡូវវាមិនមែនបានមកវិញតសេះហ្នឹងវា ដោយអាឈ្មោលមកមួយទៀតចឹងវាមិនមែនដំណើរសេះទៅដំណើរសេះមកទេដំណើរយើងគិតហ្នឹងមិនឃើញទេពពុទ្ធផ្ដាល់ទៅកន្លឹះនៃការគិតទេហើយដល់កូនបានអាសេះសហ្នឹងមកសេះឈ្មោលសុបាយកូនគាត់ហ្នឹងឡើងជីសេះសេះហ្នឹងមានតន់រៀបណា ធ្លាក់បាក់ជើងបាត់គាត់ខឹងទេណាចង្រៃយោ គុំតាសេះចង្រៃនឹងមកគុំអីកូនគាត់អត់បាក់ជើងឯងឃើញទេប៉ិនដល់កប់ជួនពេលហ្នឹងគេបង្កើតដេញកម្មវិធីចាប់ទៅធ្វើទៅហ៊ាននោះអូសុខភាពល្អជើងនៅល្អគេចាប់ទៅធ្វើទៅហ៊ានសម័យរដ្ឋកម្ពុជានោះអាគាត់ឡើងកាត់ទុកវិញគាត់ថាកុំតកូនបាក់ជើងកុំអីទៅទៅហ៊ានងាប់បាត់ ឥឡូវយើងមើលរឿងរឿងវាមានដំណើររបស់វាវាត្រូវកើតមិនវាកើតចឹងហើយប៉ុន្តែសំខាន់ថាយើងកើតមិនយើងទទួលមិននៅពេលដែលវាមកដល់ជីវិតរបស់យើងឃើញទេរឿងរឿងសេះទៅព្រៃហាមបានទេរឿងវានាំសេះមកហាមបានទេរឿងកូនបាក់ជើងហាមបានទេរឿងគេចាប់ទៅទាហានហាមបានទេរឿងខាងក្រៅវាកើតធម្មតាដូចខ្យល់ដូចភ្លៀងដូច ស្អីស្អីចឹងដូចយើងធ្វើវត្តហ្នឹងជាឧទាហរណ៍កាន់តែច្បាស់ថា វាអត់សំខាន់ថាម៉េចហ្នឹងក្តៅម៉េចឬក៏ខ្យល់ម៉េចភ្លៀងម៉េចទេ សំខាន់ថាតើយើងធ្វើដបូលម៉េចមែនមែនលោកតាហ្នឹងហើយវាមិនសំខាន់ថាខាងក្រោមនេះដីកខិចម៉េចទេសំខាន់ថាតើយើងក្រាល floor ម៉េចតែក្រាលចិត្តអង្គុយស្រួលទេដីដីទៅដីនៅក្រោមនោះ ដីនៅតែដីតែយើងរៀបចំមិនជីវិតយើងដូចគ្នាពពុទ្ធបង្រៀនយើងណាគឺបង្រៀនរៀបចំដើម្បីទទួលរឿងដែលមកតាមភ្នែកតាមតិចតាមចំោះតាមដាតតាមកាយតាម ចិត្តគិតត្រូវតែបន្តិចសុកហើយអត់លុយចាយកុំទៅរកលោកស្រោចទឹកទៅធ្វើការងាយពពុទ្ធប្រាប់តាអលវកយៈសួរព្រះអង្គសួរថា តើគេក៏បីរត់ទ្របបានដោយសារអីទៅព្រះអង្គព្រះអង្គមិនដែលថាម៉ោះអាត្មាអោយចែកកាច់ចេះចេះចេះអត់ទេព្រះអង្គថាឧទ្ធាតាវិនតទេធនាំងណណាព្យាយាមបំពេញកិច្ចការងារមិនខ្លាចក្តៅមិនខ្លាចនឿយហត់ប្រកបជារលុយបានហើយណណាវាវាត្រង់ជាងពុទ្ធទៀតដែរឥឡូវហ្នឹងហើយយើងលេងរស់ស៊ីអត់បានទៅលោកស្រោចទឹកហើយលោកអត់ទាំងផ្ទះនៅស្រោចស្រោចអស់ផ្ទះដោយលោកទៅគិតមិនខ្មិច ដូចថ្មអីថ្មនេះរាល់ថ្ងៃបានអានេះទេណាមានកន្លែងនៅនៅអូស្ត្រាលីហ្នឹងមិនបានអានេះទេណាមានកន្លែងនៅដោះតានេះចេញ homeless homeless លោកតាស្រោចទឹកក៏ដោយដោះតានឹងចេញមើលបំ homeless បានពពុទ្ធព្រះអង្គបង្រៀនពីការខ្សែគប់យើងចង់ចេះអីទៅរមមនុស្សបែបហ្នឹង ឥឡូវចង់ចេះធ្វើ business ទៅរកអ្នកជំនាញ business អចង់ចេះអភិធម្មមករកគ្រូអភិធម្មចង់បានបែបណាសែបគប់មនុស្សបែបហ្នឹងចង់ចេះអីទៅរកគ្រូហ្នឹងហើយវាត្រង់អីលើសហ្នឹងទៀតមែនទេហើយដល់ពេលយើងបង្កើតមុនអាគមដើម្បីស្ដោះផ្លុំដើម្បីស្អីលេងស្ដោះតែមួយម៉ូតហ្នឹងហើយបានសម្រេចគ្រប់យ៉ាងមិនកើតញាតិញោមពេទ្យជំនាញបើពេទ្យថ្មិញមើលបានតែថ្មិញនេះ មែនទេបើបើបើតន់តពេទ្យ dentist ហ្នឹងមើលបានតែថ្មិញហ៎ហើយបើខាង cancer គេមើលតែ cancer ទេហើយបើបង្កើតជា ជំនឿនៅក្នុងចិត្តវិញ លេងស្រោចមួយមុខឲ្យជាគ្រប់យ៉ាងឲ្យវាបានគ្រប់យ៉ាងបានទេមើលទៅបានទេញញឹមថាដឹងថាវាមិនបានដែរប៉ិនវាកម្លាំងចិត្តនេះវានៅអានតិចនឹងទៀតអានតិចហ្នឹងហើយចង្រៃធំហ៎ ព្រោះយើងអត់ទុកចិត្តខ្លួនឯងពពុទ្ធបង្រៀនឲ្យយើងទុកចិត្តខ្លួនឯងហ្នឹងហើយដោយមិនដេចថាពុទ្ធបរិស័ទបរិស័ទរបស់ពពុទ្ធបរិស័ទរបស់អ្នកប្រាជ្ញមិញលោកលើកមិញថាកពូលអ្នកប្រាជ្ញជាសាស្ត្រាអញ្ចឹងអ្នកអង្គុយចិត្តអ្នកប្រាជ្ញសមហ៎ជឿឆោតឆោតអញ្ចឹង វាមិនសមវាមិនសមដូចមាសអញ្ចឹងរបស់ថ្លៃយកសកៃដូងអីយកទៅវិចវាមិនសមទេវាទៅប្រអប់អីវាស្អាតបន្តិចអញ្ចឹងយើងមកអង្គុយចិត្តប្រពុតអូវាឆ្លាតបន្តិចមែនទេអញ្ចឹងមែនទេអញ្ចឹងដើម្បីឲ្យឆ្លាតធ្វើម៉េចងាយទេញាតិញោមរស់ចំណុចឲ្យឃើញថា យើងអត់តន់គ្រប់គ្រាន់ទេទាំងអស់គ្នាទាំងអាត្មាអាត្មាមិនដែល គិតថាខ្លួនឯងគ្រប់គ្រាន់ប៉ុណ្ណឹងហើយទេសំបីអាត្មានិយាយបញ្យលប្រាប់ញាតញោមអញ្ចឹងប៉ុន្តែអាត្មាដឹងថាខ្លួនឯងមិនតន់គ្រប់គ្រាន់ទេ កំណត់ថាខ្លួនឯងគ្រប់គ្រាន់ហើយលុះត្រាតែជាព្រះអរហន្តចាំពាក្យនឹងឲ្យច្បាស់បើនៅជាពុទ្ធជនឬក៏អរិយបុគ្គលថ្នាក់ក្រោមនៅឡើយ បរិយបុគ្គលមិនបាច់ទៅដាស់តឿនលោកទៀតទេលោកដឹងថាលោកមិនតាន់គ្រប់ហើយមានតែវត្ថុជនដែលដឹងខ្លួនឯងគ្រប់អញប៉ុណ្ណឹងបានណាបាច់បដៅអញអញប៉ុណ្ណឹងបានណាគ្មានតណារួចទេអញ្ចឹងមិនញាតញោមស្ដាប់អាត្មាទេគាត់ថាហីអាប់ដេតរហូតមិនអាប់ដេតមិនរៀនរហូតมันអាចថាប៉ុណ្ណឹងត្រូវគ្រប់ជ្រុងទេជួនកាលយើងលើកពុទ្ធដីការបស់ពុទ្ធមកនិយាយជួនកាលអាគំនិតយើងនឹងយល់ខុសក៏មានដែរព្រោះពុទ្ធ សំដែងពីការត្រាស់ដឹងយើងនិយាយកើតពីការរៀនតាមពិចារណាជួនកាលវាអត់ទៅដល់អាជំរឿនឹងផង មានតាមានធัวខ្លះពីមុនស្មាទេប៉ុន្តែយល់ផ្សេងនិយាយប៉ុន្តែយល់ផ្សេងដល់វិភាកទៅលើបរមត្តទោសជុំចេះសោះចឹងមានន័យថាម៉េចមិនប្រកាសថាអ្នកចេះនិយាយនឹងយល់ពាក្យខ្លួនឯងនិយាយនឹងអស់ហេចាំមិនស្មាទៅសរសេរផុសថា ផ្លូវបំបែកវាមានច្រើនតែយើងចេញដំណើរទៅវាមានផ្លូវបំបែកច្រើនហើយអ្នកប្រាប់ផ្លូវយើងហ្នឹងក៏ច្រើន ប្រាប់ផ្លូវខុសក៏មាន ប្រាប់ផ្លូវត្រូវក៏មានអញ្ចឹងយើងពិបាកសម្គាល់អត្តសញ្ញាណថាណាប្រាប់ត្រូវណាប្រាប់ខុសអញ្ចឹងវាត្រូវពឹងពាក់សំខាន់ណាស់ចំពោះការពិចារណាខ្លួនខ្លួនឯងថ្មឃើញ បរិស័ទយើងដល់ច្រើនណាស់ថ្មសង្វេកថងថា គាត់មានសារជាតិជាមនុស្សស្លូតត្រង់ខ្មែរយើង ចាស់ចាស់ទៅវត្តគាត់មានសារជាតិជាមនុស្សស្លូតត្រង់ជាមនុស្សស្រឡាញ់បុណ្យឲ្យតែលឺថាបុណ្យប្រត់ពីមាត់ពីកធ្វើបុណ្យណាមែនមែនមានសារជាតិជាមនុស្សស្លូតត្រង់ប៉ុន្តែស្លូតអត់បញ្ញាឲ្យតែគេដឹកនាំមិនហ្នឹងគាត់ថាបុណ្យហើយពួកគាត់អត់ដែលមាន trick គាត់អត់ដែលមានល្បិចហ៎ អញ្ចឹងអ្នកណាមកប្រើល្បិចដឹកនាំគាត់ខុសមិនក៏គាត់អត់អត់អត់បានគិតទេព្រោះគាត់មានសារជាតិជាមនុស្សល្អអញ្ចឹងអាត្មា វាទ្រាំអត់បានណាទ្រាំអត់បានឃើញឃើញមនុស្សល្អល្អហ្នឹងត្រូវត្រូវគេកុហកហ្នឹងថាអញ្ចឹងចោះចេះតែនិយាយហ្នឹងណាចេះតែនិយាយហ្នឹងដោយសារអញ្ចឹងព្រោះអីព្រោះព្រោះអាសារជាតិល្អរបស់គាត់ហ្នឹងមានស្រាប់ហើយហ្នឹង មានប្របាក់អីរាល់ថ្ងៃឬតប៉ុនគាត់ទៅហើយមានចាំបាច់ទៅប្រមូលគាគោដូចសម័យព្រះអីអ្នកខ្លះមិនតន់ដឹងប្រពុតមិនផងឥឡូវឲ្យតែឈ្មោះថាវត្តឲ្យតែឈ្មោះថាកម្មវិធីប៉ុនគាត់ទៅហើយខ្វះតែម្យ៉ាង ទេ ខ្វះតែការពន្យល់ឲ្យគាត់យល់ត្រូវតែប៉ុណ្្នឹងឯងអាចិតស្រឡាញ់វត្តមានស្រាប់មានស្រាប់នឹងនៅតែខ្វះខាតការពន្យល់គាត់ឲ្យយល់ត្រូវតែប៉ុណ្ណោះអញ្ចឹងបានថ្មីថ្មី កន្លងមកនេះអ្នកស្ដាប់ថ្មយល់ច្រើនក្មេងក្មេងចាស់ចាស់គាត់ជ្រះថ្លាដែរតែអត់សូវយល់ទេដោយសារអីក្មេងគាត់នៅក្នុង ដំណាក់កាលជ្រើសរើសពួកគាត់មិនមែនចង់ទៅវត្តមែនទេយើងក៏អត់តន់រត់របត់អីមួយឯងគាត់នៅក្នុងដំណាក់កាលដែលគាត់គិតពិចារណា ដល់ពេលគាត់យល់ថាពពុទ្ធយ៉ាងម៉េចគាត់ស្រឡាញ់ពពុទ្ធខ្លាំងមែនទែនញាតិញោមក្មេងៗដែលគាត់យល់ធัว គាត់ស្រឡាញ់អស់ពីបេះដូងរបស់គាត់ហើយគាត់យល់ថាប្រពុតនឹងជាបុគ្គលអស្ចារ្យបែបម៉េចក៏លេចមើលម៉ែគាត់គាត់បាក់ប្រាប់ហ្មងហ្នឹងឥឡូវអារម្មណ៍មួយមានន័យថាអាសភាពនៃចិត្តមួយដែលយល់ត្រូវហើយក្នុងការ ពយល់គេពិបាកយ៉ាងម៉េចមានច្រើនថឹកដែរហើយក្មេងៗនៅគាត់យល់ឥឡូវគាត់យល់បេះដូងអាត្មាថាអូបាក់មែនតានិយាយប្រាប់គេ ចប់បើគេទៅនោះអស់ហើយហើយអាផ្លូវត្រូវអញ្ចេះទេ អាត្មាក៏ចាប់ផ្ដើមយល់ប្រតិយរបស់ពុទ្ធត្រង់ដែលថាហេតុអីពេលពុទ្ធត្រាស់ដំបូងបានមានមាមរតនានោះអះព្រំព្រំពួកពុទ្ធធាតពិតពុទ្ធសន្សំបារមី ដើម្បីប្រោសសត្វលោកនឹងហើយប៉ុន្តែពេលត្រាស់ដឹងធម៌ពិតស្រាប់តែរេរេចប្រតិយហ្មងអេតថាគត់គួរនិយាយអត់ទេណោះតើគួរនិយាយអត់ ឧស្សាហ៍លោកនឹងចង់បានសុខប៉ុន្តែរតាសាងហេតុឲ្យកើតទុកទៅអស់ហើយទៅចឹងអស់ហើយណែអាផ្លូវត្រូវនោះវាមិនចេះទេណែអាផ្លូវត្រូវនោះវាមិនចេះទេណែតើគួរនិយាយអត់ហើយបញ្ញាប្រហែលប្រពុតនោះនៅរេរេចបតីញញោមបានព្រមនឹងថាម៉េចបើពិតព្រះអង្គហើយសត្វលោកមានធូលីក្រាស់នៅក្នុងភ្នែកក៏មានមានធូលីតិចនៅក្នុងភ្នែកក៏មាន បើព្រះអង្គមិនបង្ហាញទេវិនិច្ឆ័យហើយអ្នកដែលបំរុងយល់ហ្នឹងអ្នកមានទលីតិច មានន័យថាមានកិលេសតិចមានមេនេះតិចជាមនុស្សស្ដាប់បង្គាប់ជាមនុស្សងាយប្រោសមាន មនុស្សបែបហ្នឹងតែគ្នា ដោយសារតែក្នុងសង្គមគ្មានអ្នកណានិយាយប្រាប់ហ្នឹងហើយវានៅមានមោហៈបាំងភ្នែករបស់គាត់ ហើយគ្មានអ្នកបើកវាំងនូនឲ្យឃើញតន្តិចទេឧទាហរណ៍ថារបស់ហ្នឹងបន្តិចទេប៉ុន្តែវាំងនូនវា បាំងអញ្ចឹងណា ចឹងរូតវាំងនោះទៅឃើញគាត់មានភ្នែកស្រាប់តាប៉ុន្តែវាបាំងនៅក្នុងសង្គមនោះវាបាំងស្អីបាំងប្រពៃណីបាំងទំលាប់បាំងជំនឿបាំងពួកគេនាំគាត់ឲ្យធ្វើចេះធ្វើចុះធ្វើចេះធ្វើចុះដោយមិនដែលឲ្យគាត់ពិចារណាខុសឬត្រូវអត់នៅក្នុងពិធីទាំងឡាយគេមិនដែលដឹកនាំញាតិញោមថាញាតិញោមត្រូវពិចារណានេះវាចេះចេះអត់ទេអត់មានអញ្ចឹងទេមានតែប្រាប់ថាណេះត្រូវធ្វើអញ្ចេះត្រូវថ្វាយអង្គមអញ្ចេះ អឺត្រូវចងរបស់អញ្ចេះមានអញ្ចឹងក្នុងកម្មវិធីមិនអញ្ចឹងមែនទេញញឹមទៅចូលកម្មវិធីមិនអញ្ចឹងមែនទេមានពីណាមកអង្គុយចេះបយលហេតុផលនេះកុសលវិញចេះអកុសលវិញចេះដូចមករៀនធម៌មួយលោកអញ្ចឹងមានទេអត់ទេបង្កើតកម្មវិធី មានតែប្រាប់ឲ្យធ្វើអត់មានបយលទេហើយមានតែឲ្យដាក់ជឿឲ្យសុប ជឿឲ្យសុខចូលច្រើនបានច្រើនចូលតិចបានតិចបណ្ដោយហើយញាតិញោមចូលទៅទិញអាដែងតណែងក្នុងឋានទេវតាហ្នឹងហើយអញ្ចឹងដើម្បីកែប្រែខ្លួនយើងណាពាក្យតកែប្រែញាតិញោមចាស់ប៉ុណ្ណាក៏ដោយក៏នៅតកែប្រែដែរពីព្រោះវ័យយើងកែរាល់ថ្ងៃហើយចាស់ទៅចាស់ទៅហើយសង្ខារធននេះវាកែរាល់ថ្ងៃហើយ ប៉ុន្តែយើងជាប្រកាន់មមវាចូលប្រកាន់មមអាហ្នឹងហើយត្រូវពោះយល់ខុសវាជាទិដ្ឋិមិឆានទិដ្ឋិហើយដល់ចាប់ថាអាហ្នឹងហើយត្រូវទាំងខុសហ្នឹងអាហ្នឹងចូលអបាទានហើយគឺជាប់ឯងហើយបើកើតជាពិធីទៀតប្រតិបត្តិទៅអញ្ចឹងទៀតអាហ្នឹងចូលសិលបតបាទានទៅនៅពេលនេះណាចងជាប់រហូតចឹងទាំងអាត្មា ទាំងអីពាក្យហ្នឹងដាស់តឿនទាំងអស់គ្នាទេទាំងអាត្មាទាំងញាតិញោមត្រូវដឹងថាក្នុងភាពជាបុត្រជននេះ มันអាចមានតែសុខទេមានទុក្ខដែរមែនទេមានទុក្ខប៉ុន្តែដែលយើងអត់រស់សុខឃើញនៅក្នុងជីវិតនេះពីព្រោះយើងខ្វះមួយយ៉ាងគឺបញ្ញាមិនតាន់គ្រប់គ្រាន់អញ្ចឹងញាតិញោមត្រូវទទួលស្គាល់ខ្លួនឯងថាខ្ញុំបញ្ញាអត់តាន់គ្រប់គ្រាន់ទេរឿងសុខនោះបន់មកជីវិតហើយវាមិនចេះបានមកទេប៉ុន្តែធាតពិតសុខនៅក្នុងជីវិតយើងស្រាប់អីតាសុខនឹងវានៅក្នុងជីវិតយើងស្រាប់ហើយអាសុខសន្មត់នឹង យើងឧទាហរណ៍ការសម័យពលពតញាតិញោមធ្លាប់ឆ្លងកាត់ដឹងទេដឹងថាអត់បាយមិនអីញាតិញោមធ្លាប់ឆ្លងកាត់ដឹងទេធ្លាប់ឆ្លងទេបាក់ទេយើងថាអូឲ្យតែបានឆ្អែតមែនទេនឹងហើយកុំឲ្យតែស្លាប់ហើយអឲ្យតែបានឆ្អែតធ្វើអីក៏ធ្វើដែរ ចិត្តយើងព្រមសុកប៉ុណ្ណឹងមែនទេបែកមកវិញមកបានឆ្អែតហើយបើបានតកង់ជីមែនទេ បើបានកង់ជីមិនដឹងមិនទេមែនទេបានប៉ុណ្ណឹងសុកហ្នឹងមែនទេប៉ុន្តែបានមកវាអត់សុកទេខ្វល់មួយកង់ហ្នឹងជីទៅដាច់ដៃដាច់ជើងរួចទៅបើបានតែម៉ូម្លែតមួយគឺជាម៉ូម្លែតមួយឃើញយើងដេញក្រោយវារហូតទេឃើញដេញក្រោយវារហូតទេញាតិញោមគិតតាមដំណើររឿងហ្នឹងមើលប៉ិននិយាយចឹងមិនមែនឲ្យញាតិញោមក្រទេមានចោះប៉ិនប៉ិនឲ្យមើលដំណើររបស់វាដំណើររបស់លោភៈហ្នឹងហ្នឹងហើយ ដប់អាមូម៉ាឡែតខ្ញុំស្គាល់មូម៉ាឡែតណាអាត្មាកាលមានមួយមួយគេជិះទៅភូមិនៅភូមិស្រុកស្មាអត់មានទេឲ្យទៅលឺសំឡេងអាមូម៉ាឡែតមកហ្នឹងក្មេងៗមកភូមិឈួរត្រៀបគ្នាចាំហិតវា ចាំអោតហិតទីទីនឹងញញុំដឹងតែរឿងហ្នឹងហិតផ្សែងវាឈ្ងុយហ្មងបាទ នឹងអូនេះត្រឡប់និយាយទៅក្មេងៗឥឡូវគេមិនជឿឥឡូវវាទៅឈ្ងៀមវិញហ្នឹងណាបើកាលហ្នឹងឈ្ងុយណាឲ្យទៅលឺមកម្លែតមួយយូរយូរវាមកម្ដងរាប់ខែបានមកមួយដល់ចឹងទៅត្រៀមហិតមកអនទៅហីទៅហ្នឹងអអីដូចហ្នឹងមានអាម៉ូតូមានអាការ៉េមានអាហាអីគប់អីចេញមកទាំងបើបានតែមួយហ្នឹងសុកអាក្រោយមកបើបានតែប៉ុណ្ណេះសុកបានប៉ុណ្ណោះសុក ទីបំផុតណាបើយើងតាមផ្គប់ចិត្តវាទៅរស់សុកសុកនៅពីមុខរហូត សុកនៅពីមុខរហូត ដល់តែមេគាប្រពុតឲ្យយើងចេះរស់សុកឲ្យរស់ត្រូវត្រឹមតម្រូវការយល់ទេ